អុកញ៉ាទាវិចិត្រត្រៀមចំណាត់ការដោយគ្មានក្តីអនុគ្រោះលើកណនីខ្លាំងខ្លាយដែលចោតប្រកាន់លោក ថាជំពាក់បំណុលចិនយ៉ាងសន្ធឹករយៈពេលប្រហែលថ្ងៃចុងក្រោយនេះរឿងរ៉ាវចោតប្រកាន់ថាជំពាក់បំណុលហាក់ដូចជាកើតមានច្រើនមែនទែននៅលើបណ្ដាញសង្គមដោយករណីខ្លះគឺមានម្ចាស់កេណនី Facebook បង្កើត account Facebook คล้ายៗ ដោយយកឈ្មោះនិងរូបអ្នកដតីទៅប្រើប្រាស់ជារូប profile រួចប្រើកេតនីនោះឆាបតែខ្ចីលុយអ្នកដតីនិងមានករណីខ្លះទៀតជនខលខូចបានបង្កើតកេណនី Facebook คล้ายៗដើរគម្រាមទាលុយគេ ដោយធ្វើការចោទប្រកាន់ថាបុគ្គលនេះ ឬអ្នកសិល្បៈរូបនេះជំពាក់បំណុលខ្លួនជាដើម បើមិនព្រមសងទេនឹងបង្ហោះ Facebook ឲ្យខ្មាស់គេជាដើមដូចជាករណីពិធីករលោកសុករាស៊ី ដែលមានស្ត្រីម្នាក់ប្រើប្រាស់ Facebook និងតាំងខ្លួនជាអ្នកចងការប្រាក់តាក់ទងលោកសុករាស៊ីឲ្យដោះស្រាយបំណុលអ្នកសិល្បៈជាដើមឥឡូវនេះករណីថ្មីចេះមួយទៀតបានកើតឡើង លើអុកញ៉ាទាវិចិត្ររហូតអុកញ៉ាទាវិចិត្រសម្ដែងការហួសចិត្តជាខ្លាំងករណី ដែលកំពុងតែកើតឡើងទៅលើអុកញ៉ាទាវិចិត្រនោះ គឺមានបុគ្គលម្នាក់ដែលបានប្រើប្រាស់កេណនី Facebook ដែលមានឈ្មោះថាឆៃលី មានរូប profile Facebook ជានារីស្រស់ស្អាតមួយរូបបានបង្ហោះរូបថតអុកញ៉ាទាវិចិត្រអង្គុយទទួលទានជាមួយមនុស្សប្រុសស្រីមួយក្រុមដោយអមជាមួយសំណេរដែលចោទប្រកាន់អុកញ៉ាទាវិចិត្រថាត្រូវចូលដោះស្រាយបំណុលកេណនី Facebook ដែលមានឈ្មោះថាឆៃលី បានសរសេរសំណេរមាន ខ្លឹមសារថាសូមអញ្ជើញលោកទាវិចិត្រចូលខ្លួនមកដោះស្រាយបំណុលជូនក្រុមហ៊ុនជាបន្ទាន់បើមិនចង់ខ្មាស់គេជាងនេះ កុំចង់ខ្លាំងជាមួយក្រុមហ៊ុនចិនក្នុងនោះម្ចាស់គណនី Facebook រូបនេះក៏បានដាក់លេខកុងធនាគារអមផងដែរតាមរយៈការចោទប្រកាន់ថាអុកញ៉ាទាវិចិត្រជុំពាក់បំណុលចិននិងតម្រូវឲ្យចេញមុខដោះស្រាយនេះផងដែរអុកញ៉ាទាវិចិត្របានឆ្លើយតបច្បាស់ច្បាស់ថាគណនី Facebook ខាងលើបានចោទប្រកាន់រូបលោកគឺជាបុគ្គលបំពល់សង្គមម្នាក់បង្កើត account คล้ายៗមានឈ្មោះឆៃលី រួចបានចូលទៅខមមិន ក្នុងផុសរបស់លោក ដោយចោទប្រកាន់លោកថាជំពាក់បំណុលចិន និងទាមទារឲ្យលោកបាញ់លុយឲ្យភ្លាមភ្លាមតាមរយៈកងធនាគាររបស់បុគ្គលិកដែលលោក មិនស្គាល់អត្តសញ្ញាណជាការឆ្លើយតបទៅនឹងការចោទប្រកាន់គ្មានមូលដ្ឋាននេះផងដែរនៅព្រឹកថ្ងៃទី22ខែសីហា ឆ្នាំ2022នេះអង្គញា ទាវិចិត្របានលើកឡើងថាលោក បានត្រៀមចំណាត់ការដោយគ្មានក្តីអនុគ្រោះ លើ account คล้ายៗដែលចោតប្រកាន់លោករឿងជំពាក់បំណុលដោយយកឈ្មោះក្រុមហ៊ុនចិនមកកាងនេះបើតាមការបញ្ជាក់ក្នុងសំណេររបស់អុកញ៉ាទាវិចិត្រដែលមានខ្លឹមសារថា មិនគួរឲ្យមាននៅ ក្នុងសង្គមយើងនោះទេខ្ញុំដាច់ខាតនឹងតាមរឿងនេះឲ្យដឹងមុខពិតរបស់ជនខលខូចមួយនេះ ក្រោយឃើញអុកញ៉ាទាវិចិត្រត្រៀមចំណាត់ការចំពោះបកគលឆ្លៀតឱកាសដើរឈោបបោកគេទាំងនេះ ដោយគ្មានការអនុគ្រោះយើង សង្កេតឃើញថាមហាជនផ្ទុះការគ្រប់គ្រងជាខ្លាំងចំពោះចំណាត់ការមួយនេះបើតាមមតិមហាជន បានចូលទៅខមមិនថាគ្រប់គ្រងពេញទំហឹងលោកពូសង្ឃឹមថានឹងវេកមុខបកគលថោកទាបទាំងនេះឃើញឆាប់ឆាប់យ៉ាងណាមិញករណីនេះមិនមែនកើតឡើងចំពោះតែអុកញ៉ាទាវិចិត្រឡើយដោយកាលពីកន្លងទៅ តារាសម្ដែងល្បីឈ្មោះលីលីសំណាង អុកញ៉ានឹមវណ្ណៈដែលជាកូនស្រីបង្កើតលោកជំទាវហ៊ុនស៊ីណាតលោកតានគឹមសួរដែលជាអ្នកស្រឡាញ់ការពារនិងអភិរក្សព្រៃឈើនិងសត្វព្រៃនិង បុគ្គលល្បីល្បីជាច្រើនផ្សេងទៀតផងដែរដែលត្រូវជន់ខលខូចមិនស្គាល់អត្តសញ្ញាណទាំងនោះធ្វើការចោទប្រកាន់ទៅលើពួកគាត់ថាជំពាក់បំណុលមិនព្រមសងចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ